ចឹងខ្ញុំចាប់ផ្ដើមជួយក្រុមហ៊ុនដំបងក្រុមហ៊ុនថ្មីដែលតំបើកគឺរៀបប្រព័ន្ធទៅហើយបងប្អូនមានដីថ្លៃអាបងប្អូនថ្ងៃម្នាក់ម្នាក់មានលុយ5លានដុល្លារអីគឺមានព្រោះអីម្នាក់ម្នាក់មានស្ថានីយទូរទស្សន៍មួយមួយរៀងខ្លួនហ្នឹងបងប្អូនបងប្អូនថ្ងៃខ្ញុំជឿជាក់ថាអត់សូវស្ដាប់វិទ្យុទេអត់សូវអត់សូវស្ដាប់វិទ្យុទេអត់សូវមើលទូរទស្សន៍ទេ បងប្អូនមានស្ថានីយទូទស្សន៍មួយខ្លួនឯងហើយវលឹមឡើងខ្ញុំជឿជាក់ថាបងប្អូនបើកទូទស្សន៍ទូទស្សន៍ហ្នឹងមុនគេមួយថ្ងៃបងប្អូនឆែកទូទស្សន៍ហ្នឹងប្រហែលជាយ៉ាងតិចក៏40 30ដងឡើងទៅហើយពួកមានទូទស្សន៍នឹងដៃរហូតហ្នឹងអញ្ចឹងអញ្ចឹងខ្ញុំបង្កើត system មួយប្រមូលផ្ដុំអ្នកកណន័យទាំងអស់ មកនៅជាមួយខ្ញុំដើម្បីខ្ញុំមិនដោះបដាលកណីខ្ញុំអ្នកកណីដែរប៉ុន្តែកណីខ្ញុំមិនមែនប្រាក់ខែ1000 2000 3000ទេកណីរបស់ខ្ញុំមួយឆ្នាំ1លានដុល្លារគឺកណីដែលមានចំណេះដឹងកណ្ដាលធំបងប្អូនខ្ញុំធប់ធ្វើការកណីតាំងពីឆ្នាំ2003មក ហើយខ្ញុំធ្វើការគណនេយ្យជាជា freelance consultant រឿងគណនេយ្យរយៈពេល15ឆ្នាំហើយហើយមកកម្រងមកកម្រងខ្ញុំឆែកលុយគុណនឹង100ដងគុណនឹង200ដងនៃគណនីដែលគេធ្វើដូច្នេះគេមាន system មួយដែលដែលមានក្រុមគណនីជាមេតបជាទាហានរបស់ខ្ញុំគណនី គ្រប់ចំនួនគ្រប់ចំនួនដែលអ្នកនរគ្នាអ្នកដែលធ្វើម្ចាស់ចំនួនគ្រប់ចំនួនគឺមានគោលដៅ3បើចំនួននឹងជោគជ័យចំនួនទី1គឺរោគចំណូលបានពីវត្តមានរបស់យើងដូចយើងបើកហាងបើកហាងបើកហាងបាយហាងស៊ុបហាងកាទៀវហាងលក់ម្ហូបចិនជប៉ុនអាមេរិកកាំងអីហ្នឹងគឺយើងទៅមើលយើងជួលចុងភៅដាក់យើងបានលុយ ទី1អានឹងយើងបានមកពីវត្តមានរបស់យើងនៅក្នុងនោះដែរគោលបំណងទី2គឺបានមកពីចំណូលអកម្ម passive income យើងយករបាយការណ៍របស់ហាងហ្នឹងហាងបើលក់ហាងលក់បានមួយឆ្នាំ200,000ដុល្លារ turnover 200,000ហាងនឹងតម្លៃ2លានដុល្លារទោះជាហាងជួលគេក៏ដោយហើយយើងខ្ចីយករបាយការណ៍ទៅខ្ចីទៅលុយធនាគារទិញខុនដូទិញហូតែលទិញអផាតមិន បានតម្លៃ3លានដុល្លារដោយមិនបាច់ប្រើលុយហើយសងលុយធនាគារហើយនៅសល់ចំណេញ3 4000ដុល្លារទៀតហ្នឹងគេហៅ passive income មិនបាច់មានវត្តមានយើងចំណេញលុយពេលទិញហើយទៅពេលលក់ចំណេញលុយទៀតព្រោះធ្វើធ្វើឡើងថ្លៃហើយអាហ្នឹងដោយសារយើងមាន system ទី3គឺយើងទី3គឺកសាងតម្លៃក្រុមហ៊ុន យើងធ្វើហាងយើងម្នាក់មានពេលតែប្រហែលម៉ោងហ្នឹងចង់បើកហាងមួយទៀតមិនវល់អញ្ចឹង franchise យើងមាន system យើង franchise ហាងយើងទៅឲ្យគេណាដដែលយើងមានអីកំភ្លេហ្នឹងយើងទិញអីវ៉ាន់ពីគេមកដដែលគេក៏នឹងបង្កើនអីវ៉ាន់គុណ2ទៅឲ្យហាងនឹងមួយទៅបង្កើនហាងគុណ3ឲ្យហាងនឹងមួយទៅ franchise តែយើងអត់មាន system អត់មានប្រព័ន្ធ franchise ហ្មងបើកហាងមួយអូខេចំណេញលុយបើកហាងពីរខាត់លុយ បើហាង3ខាតលុយច្រើនបើហាង4លំទាំង4ហ្មងបាត់អាទី1បាត់ពួកអីអត់មាន system ខ្ញុំមាន system ខ្ញុំមានក្រុមកណីរបស់ខ្ញុំទៅជួយធ្វើការដូច្នេះបងប្អូនអាចមានបកមកខ្ញុំហើយអ្នកកណីគ្រប់អ្នកកណីទោះជាអ្នកមានការងារធ្វើក៏ដោយ អ្នកកំពុងមានការងារធ្វើអត់ហើយយើងអាចធ្វើជាសមាជិករបស់ខ្ញុំថ្ងៃក្រោយចង់ដូរការងារចង់មានវិធីអីបានការងារច្រើនលុយច្រើនជាងមុនគណនីរលុយមួយឆ្នាំបាន1លានដោយប្រើចំណេះដឹងឡើងធំអត់តមានឆ្នេះបងប្អូនបានអាចស្គាល់ខ្ញុំហើយថាខ្ញុំធ្វើកម្រងមួយខាងជប៉ុនធ្វើកម្រងមួយខាងអ្នកអង្គការហុងពីវខ្ញុំជួយកិច្ចការគាត់ ហើយខ្ញុំនឹងបង្កើតក្រុមគណនីនេះជួយដល់ចំនួនដែលមានជាង60000ក្រុមហ៊ុននៅស្រុកខ្មែរនេះឲ្យអ្នកចំនួនណាដែលមានគោលដៅកសាង3 3គោលដៅហ្នឹងទៅហើយពេលពេលហ្នឹងអ្នកនរគ្នានឹងទទួលសេវាពីខ្ញុំអ្នកនរគ្នានឹងរីកចម្រើនជាមួយគ្នាចំពោះអ្នកចាប់អារម្មណ៍អ្នកកណន័យដែលចាប់អារម្មណ៍ អាច inbox មកក្នុង page របស់ខ្ញុំសៀវសុផល inbox ជាលេខទូរស័ព្ទអហើយផ្ញើ CV មកផងហើយដើម្បីដល់គ្នាមានការងារក្រៅម៉ោងមួយទៀតអ្នកនរគ្នាធ្វើការឲ្យខ្ញុំមិនបាច់ចេញពីផ្ទះទេអ្នកនរគ្នាធ្វើការនៅក្រុមហ៊ុនដដែលទៅធ្វើការនៅក្រុមហ៊ុនដដែលទៅផ្ទះដដែលហើយអោសោះជាមួយខ្ញុំអោសោះនឹងមិន នៅទៅការផ្ទះទៅខ្ញុំបញ្ជូន invoice ទៅចុះបញ្ជីឲ្យខ្ញុំទៅហើយផ្ញើ invoice មកផ្ញើរបាយការណ៍ខ្ញុំវិញមកខ្ញុំមាន program ខ្ញុំមាន software រងៃស្រួលទាំងអីហ្នឹងខ្ញុំមានវិធីឲ្យអ្នកធ្វើការថែមមួយថ្ងៃមួយម៉ោងទៀតនៅផ្ទះមិនបាច់ចេញពីផ្ទះទេហើយផ្ញើទៅរបាយការណ៍ខ្ញុំមកចឹងចំពោះអ្នកកណីអាចផ្ញើ CV inbox មកខ្ញុំហើយយើងនឹងនិយាយគ្នាពី ម៉ោង1ម៉ោងប្រហែលហើយចង់បង្កើតអីអីជាមួយគ្នាខ្ញុំមាន app មួយដើម្បីឲ្យអ្នកទាំងគ្នាចូលជាសមាជិករបស់ខ្ញុំនៅជាមួយគ្នាហើយរលុយបានជាមួយគ្នាចែកចែក commission គ្នាខ្ញុំរលុយបានខ្ញុំខ្ញុំយកសេវាពីអតិជនបានប៉ុន្មានយើងចែកភាគរយគ្នាខ្ញុំអ្នកមានកំណត់អ្នកមានពេលវេលាបូកចូលគ្នាចំណេញលុយដូច្នេះជាថ្មីនោះទៀត អ្នកនរគ្នាត្រូវតែមានមោទនភាពក្នុងយុគសម័យ Digital Age នេះហេតុអីអ្នកនរគ្នាមានស្ថានីយ៍ទូទាស់មួយខ្លួនឯងផ្ទាល់ហើយប្រើទៅកុំយកស្ថានីយ៍ទូទាស់នឹងទៅតិទៀនគេទៅជេរគេអត់បានលុយទេស្ថានីយ៍ទូទាស់បានលុយសារអីគេស្ថានីយ៍ទូទាស់រលុយបានរាប់លានសារអីគេបងប្អូនដោយសារនិយាយសរសើរពីគេអួតពីគេគេបង់លុយ តែបើសិននេះទោះជេរគេបានលុយទេអត់បានលុយទេអត់បានលុយទេបងប្អូនថាខ្ញុំអួតក្នុងហ្នឹងបងប្អូនអាចមកជួបខ្ញុំមើលថាអីលោកគ្រូផលបកកាយអួតតែអួតប្រឆ្នាំបានមួយលានអួតទេអួតប្រឆ្នាំចំណូលមួយលានអញ្ចឹងចង់អួតឲ្យបានច្រើនណាអញ្ចឹងស្ថានីយទូទាស់រលុយបានដោយសារអួតពីគេអញ្ចឹងក្រុមហ៊ុនណាចង់ឲ្យអួតបងលុយមកអួតឲ្យណាយើងមើលមក ស្រាបៀរកខកុកងោផឹកទៅបានរង្វាន់គេអត់និយាយពីអីទេគេនិយាយពីរង្វាន់រង្វាន់រង្វាន់អញ្ចឹងអួតបានលុយហើយយើងអ្នកអត់បានអួតគេមើលមើលគេយូរយូរយូរទៅនឹកឃើញផឹកវិយាទៅទិញអាវិយាគេអួតហ្នឹងឯងដូច្នេះត្រូវយកអត្ថប្រយោជន៍គិតវិជ្ជមានខ្ញុំនិយាយនេះអាចអួតបន្តិចមែនប៉ុន្តែលទ្ធផលពិត អ្នកអួតពាក្យចង់និយាយថាពាក្យអវិជ្ជមាន គឺអួតតែពាក្យវិជ្ជមានគឺ promote advertising បងប្អូនជិះតាមផ្លូវមើលប៉ាណូធំធំហ្នឹងសឹកគេអួតហើយប៉ុន្តែបងលុយគេមួយឆ្នាំ50000 100000ហើយនឹងសាយទូទោះគេអួតរហូតឃើញឃើញគេអួតពី TV ដូច្នេះបងប្អូនត្រូវ រៀនពីវិធីអួតដើម្បីអួតហើយបានលុយបាទអញ្ចឹងអរគុណច្រើនហើយខ្ញុំជឿជាក់ថាបងប្អូននឹងទទួលបាននៅគំនិតខ្លះពីក្នុងការ live របស់ខ្ញុំហើយនឹងយកទៅប្រើដើម្បីជាប្រយោជន៍ហិរញ្ញវត្ថុរបស់បងប្អូនអញ្ចឹងសូមអរគុណហើយខ្ញុំក៏មកដល់ហាងដំបូងមកជួបជាមួយគេដើម្បីធ្វើការងារមួយចំណេញលុយទៀតដែរ រៀនអ៊ូតបងប្អូនខ្ញុំរៀនអ៊ូតអស់លុយច្រើនខ្ញុំរៀនអ៊ូតជាមួយគ្រូគ្រូសិង្ហបុរីរៀនអ៊ូតមួយគ្រូអាមេរិករៀនអ៊ូតមួយគ្រូកាណាដាបើអ៊ូតអត់បងបងប្អូនអ៊ូតអត់បានរៀនគឺមិនគេវាយតែអ៊ូតរៀនគឺបានលុយមើលស្ថានីយ៍ទូទាត់គេមិនដែលជួលអ្នកអ៊ូតអត់មានសញ្ញាបត្រទេគឺអ្នកអ៊ូតមួយមួយគឺមានសញ្ញាបត្រជាងមើលពួក marketing បានលុយច្រើនណាជាងមើលពួកក្រុមហ៊ុន network មួយចំនួនសិតអ្នកអួត promote គឺជាអួតផលិតផលរបស់គេលទ្ធផលពិតរបស់គេតែអ្នកណាអួតអត់ចេះអួតគឺអត់បានលុយទេអានឹងអួតអត់សូវល្អអរគុណច្រើនហើយសូមជូនពរអ្នកនរគ្នាសូមរីករាយហើយនឹងទទួលបានជោគជ័យឲ្យអបអរសាទរអ្នកនរគ្នាខ្លាចជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ Facebook ដែលមានតម្លៃពី5លានឡើងទៅឲ្យអ្នកនរចេះប្រើអរគុណព័ត៌មានបន្ថែមអាចចូលក្នុង Facebook ចូលក្នុង YouTube របស់ខ្ញុំ នៃមានឈ្មោះសៀវសុផនសម្រាប់អ្នកដែល